ព្រៃបោះឈឹងហើមហើយរៀងអូនស្ដាយតែចិញ្ចាមមិនបាច់និយាយណាចិញ្ចាមអូនធំហើយបាត់ពេលពឹកលងនៅកែច្នៃមកឆ្លងអាស្រីមកចង់សួរថ្លៃអូនបានអីគូចាំធំធំជាមុនស្រីនឹងចរណៃចាំធំធំជាបាត់ជាបងបែកដីចាំធំធំពិតជាស្រីណា ច្រឡំហើយស្រាប់តែចំកន្លែងគេលេងប៉ាហេមើលយូរទៅពេលអីពេលផ្នែកមកចង់ហើមហើយរឿងអូស្ដាងតែចិញ្ចាំមិនបាច់និយាយណាចិញ្ចាំអូនធំហើយខ្វះព្រៀបទឹកពងនៅកែឆ្នៃកូនឆ្កំណាស្រីបងចង់សួរថ្លៃអូនបានអីគូចាំធំធំជាមុនស្រីនឹងចរណៃទាំងចាំធំធំជាបានជាបងប៉ា គុំគុំមើលយូរយូរក៏ញ៉ាញ់ខួរតាស្រី បងមើលយូរយកកញ្ញាញ់គួរនឹងស្រី ប្រងអូនណាស់ណាស់មានទៅអូនចង់រងចង់រងចង់រងរងសំមិនសំរងសំមិនមិនខ្វាញ់មានឡើយរងឲ្យណាស់ណាស់រងសបាយសបាយហើយរងៀបបកកាចាជើគេអូនណាស់ព្រេងមានទៅអូនចង់រងចង់រងខ្លួនណារងតែលើបងភ្លេងញ៉ាញ៉ាត្រង់មិនបាត់ទេអូនស្រវឹងហើយបងបងឯងអូនស្រវឹងខ្មៃយើងជាកងខ្មៃជាស្រ